ភ្លើងឡើងខ្លាំងក៏ក៏វាបញ្ជាផ្ដាច់បាទភ្លើងខ្សោយខ្លាំងក៏បញ្ជាផ្ដាច់ភ្លើងទុសេក៏បញ្ជាផ្ដាច់គ្រប់យ៉ាង បាទខ្ញុំកំណត់រួចហើយ តាមស្តង់ដាររបស់ខ្ញុំបាទ សួរជំរាបសួរបាទជំរាបសួរបាទអឺថ្ងៃនេះមកធ្វើវីដេអូបាទតេសបាទអឺប្រព័ន្ធអូតូ ATS បាទអូតូអឺមានតិជនយើងបាទមានតិជនយើងគាត់គាត់មាន inverter បាទ inverter ហើយតែអញ្ចឹង inverter តាមទីផ្សារនោះហ្នឹងហើយហើយគាត់ប្រើប្រើអញ្ចឹងទៅពេលយប់អញ្ចឹងទៅវាឆ្លងកាត់អត់ដល់មួយយប់ហ្នឹងណាដូចអាគុយខ្សោយអាហ្នឹងអាគុយតិចបាទតាមហ្នឹងទៅ អានេះយើងមិនបាច់និយាយរឿងអគុយបាទយើងមកនិយាយរឿងគាត់ថាគាត់កំងខ្ញុំឲ្យធ្វើថាចង់ប្រើជាមួយភ្លើងកាឡូផងភ្លើងរត់យើងណាហ្នឹងហើយប្រើជាមួយភ្លើងភ្លើងរត់ផងហើយនឹងភ្លើងអង្គម៉ូទ័រផងតែឲ្យវាផ្លាស់ប្ដូរខ្លួនឯងអញ្ចឹងបងគឺធ្វើម៉េចខ្ញុំក៏ឲ្យយោបល់ទៅថាធ្វើអញ្ចេះទៅដាក់អូតូ ATS ទៅអីអញ្ចឹងណាហើយគាត់ក៏បានជជែកមួយខ្ញុំប្រហែលជាមួយរយៈ បាទឲ្យដឹងឲ្យដឹងរឿងបាទឲ្យយល់ហើយចឹងទៅក៏សម្រេចថាឲ្យខ្ញុំនឹងរៀបឲ្យបាទគឺវាអញ្ចេះអង្គតើតាមទីផ្សារវាអត់មានប្រព័ន្ធអូតូផ្លាស់ប្ដូរទេហើយតែអញ្ចឹងទៅវាមាន តែពួកអាប្រភេទប្រភេទអង្គតើស្អីអង្គតើអឺ hybrid អាហ្នឹងវាអូតូបាទវាអូតូតែនេះគាត់ប្រើអង្គតើទូទៅតែម្ដងណា តែភ្លើងអស់ទៅវាដាច់វាដាច់ភ្លើងក្នុងផ្ទះហើយអញ្ចឹងគាត់ត្រូវកំពុងគាត់ពងគេងអញ្ចឹងទៅគាត់ចង្ហៅដាច់ទៅគាត់ក៏ភ្ញាក់មកត្រូវងើបទៅផ្លាស់បាទបាត់បើកកុងតាក់បាទផ្លាស់ភ្លើងមកភ្លើងគីឡូវិញភ្លើងរត់វិញហើយតែអញ្ចឹងខ្ញុំគិតថាខ្ញុំធ្វើអានេះឲ្យទៅបាទធ្វើនេះឲ្យគាត់ថាចង់មិនបាច់ទៅប៉ះពាល់វាឲ្យវាអូតូហ្មងព្រឹកឡើងក៏ភ្លើងអាំងម៉ូទ័រមកអានេះវាក៏ត្រឡប់ទៅអាំងម៉ូទ័រវិញអញ្ចឹងណាអូខេបាទឥឡូវចង់មក តេសតែម្ដងបាទតេសតែម្ដងទៅហ្នឹងហើយអឺ terminal បាទ terminal នេះគឺគឺខាងនេះបាទខាងនេះខាងភ្លើង inverter ចូលណាបាទភ្លើង inverter ចូលខាងឆ្វេងបាទកដាលគឺភ្លើងចេញទៅប្រើការបាទភ្លើងចេញប្រើការខ្ញុំក៏បានដាក់អំពូលមកឲ្យមើលថាពេលវាអូតូហ្នឹងគឺចង់និយាយថាភ្លើងអត់ដឹងទេអត់ដឹងថាភ្លើងដូរទេ តែបំពូលប្រភេទនេះវារៀងវារៀងញូចបន្តិចបាទរៀងញូចបន្តិចហ្នឹងហើយហើយខាងនេះភ្លើងគីឡូបាទខាងនេះភ្លើងគីឡូយើងបាទភ្លើងរត់ខ្ញុំចេះតែច្រឡំភ្លើងគីឡូភ្លើងគីឡូក៏បានដែរបាទចេញពីគីឡូភ្លើងមកបាទអានេះភ្លើងរត់យើង ចូលមកបាទចូលខាងស្ដាំដៃនេះអាឆ្វេងនេះភ្លើងអាវតើបាទអូខេហើយខ្ញុំអត់មានអាវតើដាក់ពួកអាវតើអត់បានរៀប ទុកណាបាទរៀបតែពេលបងប្អូនកំងមកខ្ញុំក៏រៀបផ្ញើទៅបាទអូខេឥឡូវខ្ញុំមកដោតភ្លើង បាទព្រីតែហ្មងមកខ្ញុំកាច់កាមេរ៉ាមើលបន្តិចបាទខ្ញុំប្រើព្រីទាំងពីរនេះតែហ្មងតាបាទតែព្រីពីរនេះគឺបាទភ្លើងភ្លើងរត់ដូចតែគ្នាហ្នឹងបងប្អូនភ្លើងរត់ដូចគ្នាតែយើងយើងមកតេស្តធ្វើជារូបភាពប្រៀបធៀបថាអង្គម៉ូទ័របាទធ្វើការ ខេហើយ discounter មួយនេះ បាទ discounter ខាងនេះ វា discounter របស់ angular បាទនេះ discounter របស់ភ្លើងរត់បាទភ្លើងរត់ចូលណាអូខេអានេះបាទ5វ៉ុលឃើញកន្លែងនេះវាឆ្លាស់ពេកខ្ញុំក៏ដាក់បង្ហាញវ៉ុលភ្លើងទៅបាទពេលផ្លាស់ប្ដូរទៅ គឺភ្លើងវាបង្ហាញតាមនឹងបាទភ្លើង inverter យើងប្រមាណវ៉ុលភ្លើងរត់នឹងប្រមាណវ៉ុលយើងឃើញនៅនេះហើយអាមួយនេះគឺ overload បាទ overload ហ្នឹងគឺ សម្រាប់បាទជួយក្នុងការងារអឺគឺប្រព័ន្ធភ្លើងបាទភ្លើងឡើងខ្លាំងក៏ក៏បញ្ជាផ្ដាច់បាទភ្លើងខ្សោយខ្លាំងក៏បញ្ជាផ្ដាច់ភ្លើងទុសេក៏បញ្ជាផ្ដាច់គ្រប់យ៉ាងបាទខ្ញុំកំណត់រួចហើយ តាមស្តង់ដាររបស់ខ្ញុំបាទហ្នឹងហើយហើយបងតេជនបើថាគាត់ចង់មានគាត់មានស្តង់ដាររបស់គាត់ផ្សេងគាត់ក៏កំណត់ទៅទៀតទៅបោះតាមរបស់គាត់ហ្នឹងទៅណា បាទអូខេកុំឲ្យខូចពេលវេលាមកតេស្តតែម្ដងហ្នឹងហើយឥឡូវខ្ញុំដោតខាងដោតភ្លើងខាងអង្កូទ័រមុនចុះបាទខាងណាមុនក៏បានដែរព្រោះយើងមិនទាន់បើកឌីសុងទ័របាទនេះខាងភ្លើងរត់បាទអូខេឥឡូវបាទហើយតែពេលភ្លើងអង្គម៉ូទ័រមក យើងអង់ទ័រមកហើយខ្ញុំកំណត់ខ្ញុំកំណត់ថា20វិចុះឲ្យវាធ្វើការឲ្យវាស្ទង់សិន បាទ20វិហ្នឹងពេលអង់ទ័រវាធ្វើការភ្លាមភ្លើងចេញពីអង់ទ័រហ្នឹងវាមិនទាន់ចេញមក100%ទេវាមិនទាន់ចេញមក220ពេញទេវាចេញម្ដងតិចម្ដងតិចតិចវាដូចថាវារត់ឡើងឲ្យគ្រប់ទៅល្មមខ្ញុំគិតថា20វិហ្នឹងកំពុងល្អហើយសមរម្យហើយជំនុំអង់ទ័រភ្លើងគ្រប់ភ្លើងគ្រប់អញ្ចឹងទៅអានេះវានៅ នៅខ្វះតិចតួចដល់20វិអញ្ចឹងទៅវាក៏តផាច់តែហ្មង បាទឥឡូវបាទខ្ញុំកាក់ខ្ញុំកាច់ខាងបាទខាង amateur សិនខ្ញុំរុញទៅមុខតិចទៀតបាទកាច់ខាង amateur ហើយតែអញ្ចឹង amateur វារាប់បាទហ្នឹងវាក៏បន្តភ្លើងមកបាទចេញមកអូខេហើយតែអញ្ចឹងខណៈពេលដែលថាភ្លើង amateur ចូលហ្នឹង យើងកាច់ភ្លើងរាប់ចូល ក៏វាអត់ដូរដែរពោះខ្ញុំបន្តនេះយកភ្លើងអាំងម៉ូទ័រជាចម្បងណាភ្លើងអាំងម៉ូទ័រជាចម្បងភ្លើងរត់នេះគឺជាភ្លើងរងទេអូខេឥឡូវខ្ញុំបិទបាទបិទតែនេះក៏បានដកដកកន្លែងដូចនោះក៏បានដែរបាទខាងអាំងម៉ូទ័រអាឧទាហរណ៍ថាអាំងម៉ូទ័រភ្លើងភ្លើងដាច់ហើយអាំងម៉ូទ័រភ្លើងដាច់ណាមើលខ្ញុំកាច់ទៅ បាទវាលោតមកភ្លើងគីឡូវិញវាលោតមកភ្លើងគីឡូវិញហើយអាឈុតអង្គទ័រដាច់ហើយណាអ៊ុយអឺខូចរបស់គេធ្វើថ្មីទៀតឡើយបាទឥឡូវតែភ្លើងវាធ្លាក់ទៀតបាទតាកាលណាភ្លើងធ្លាក់ទៀតវាបញ្ជាអូតូអូតូ ATS ហ្នឹងជួនកាលវាញ័របាទវាអត់ទាញមកភឹបយកហ្មងណា ភ្លើងអូដល់ហើយនៅសល់150 150 160ហ្នឹងហើយតែអញ្ចឹងពេលកាច់មកវាវាទាញមកវាវាលោតវាញ័រចាំមើលមើលបាទអូខេខ្ញុំថាខ្ញុំបិទវាសិន បាទជួបគ្នាសាថ្មីបងប្អូនជួបគ្នាសាថ្មីហ្នឹងហើយហ្នឹងហើយវីដេអូដែលថាខាងលើមិញហ្នឹងគឺវាចោលហើយចោលរយៈពេល3ថ្ងៃបងប្អូនចោលរយៈពេល3ថ្ងៃហេតុអីបានថាចោលចោលរយៈពេល3ថ្ងៃបាទគាត់នៅមកផ្លឹបខាងលើហើយនឹងពេលហ្នឹងបាទពូវីដេអូបាទខាងលើហ្នឹងគឺវាមានបញ្ហាខាងបាទអាវល់ប្រាប់វល់បាទ ដែលខ្ញុំប្រាប់ថាអឺខ្ញុំបិទបិទ discounter ហ្នឹងសិនណាហ្នឹងហើយគឺវាមាន បញ្ហាຕ້ອງថាកំពុងរវាងតេសហ្នឹងវាមានបញ្ហាទិញមកហើយ ទិញអាវ៉ោះវល់ហ្នឹងទិញមកហើយសិតតែយើងប្រើយើងគ្រាន់តែតេសឲ្យមើលមកផ្លេតវីដេអូខាងលើហ្នឹងណាវាក៏ឈាមឈាមអញ្ចឹងខ្ញុំក៏សង្ស័យខ្លាចពួកឧបករណ៍នេះខូចឬក៏ឬមួយក៏ខ្ញុំតខុសកន្លែងណាហ្នឹងហើយអូខេហើយប្រកាសថាខ្ញុំឆែកបាទខ្ញុំឆែកអស់ទៅ គឺឃើញថាបើនៅការវាស់នេះវាខូចហ្នឹងហើយខ្ញុំកំងមកចៃដនខ្ញុំកំងមកតែមួយបើខ្ញុំកំងមកច្រើនអញ្ចឹងទៅខ្ញុំផ្លាស់ភ្លាមភ្លាមពីថ្ងៃមុនហ្នឹងហើយបាទផ្លាស់ភ្លាមភ្លាមពីវីដេអូខាងលើហ្នឹងបាទចោលរយៈពេលមក3ថ្ងៃហ្នឹងហើយហើយតវគ្គនេះបាទអូខេខ្ញុំនៅចាំឧបករណ៍កំងហើយបាទតែអត់ទាន់មកដល់បាទប្រហែលជា3 3ថ្ងៃប្រហែលជាមកដល់ថ្ងៃហ្នឹងបាទហ្នឹងហើយខ្ញុំក៏ ប្រញាប់ធ្វើវីដេអូឲ្យចប់តែម្ដង ទៅហ្នឹងហើយវានៅពាក់កដាលហើយបងប្អូនបានមើលអញ្ចឹងទៅដូចថាវានៅខ្វះខាតបាទមិនទាន់ចប់បាទហើយខ្ញុំក៏បានបិទសញ្ញានេះបដាបដាទៅបាទ detector បាទភ្លើងភ្លើង inverter បាទអានេះភ្លើងរត់ចូលបាទអានេះភ្លើងរត់ចូលភ្លើងចេញចេញប្រើការភ្លើងរត់ចូលអីចឹងណាអូខេខ្ញុំក៏បានមកតេស្តឲ្យបាទឲ្យហើយតែម្ដង បាទមកធ្វើ វីដេអូវគ្គចុងក្រោយឲ្យវាចប់បាទឥឡូវខ្ញុំបើកឲ្យមើលមិនទាន់បានមូលប្រឡងវិញផងហ្នឹងហើយខ្ញុំក៏បានដោះចេញហើយបាទបានដោះអាវោះវល់ចេញណាហាងនៅឈ្ងៀមបាទនៅឈ្ងៀមឈ្ងៀមនឹងមិនឈ្ងៀមអីឈ្ងៀមអានេះឯងឈ្ងៀមមែនតើបងប្អូនអាវីដេអូខាងលើដូចខ្ញុំថាខ្ញុំបិទប៉ុណ្ណេះសិនហ្នឹងបាទវាឈ្ងៀមអូខេបាទមកបញ្ជាក់ បាទមកបញ្ចប់មកបញ្ជាក់មកបញ្ចប់បាទថ្ងៃនេះតែម្ដងទៅបាទហើយទៅបើយ៉ាងណាយើងក៏ដឹងដែរឧបករណ៍មកបាទតែមួយហ្នឹងយើងញាត់ទៅតខ្សែភ្លើងបាទប្រើបានហើយបាទដូចនិយាយពីខាងលើអញ្ចឹងបាទនិយាយពីខាងលើគឺ auto ITS វាធ្វើការដូចឃើញហ្នឹងណាបាទវាធ្វើការឥឡូវខ្ញុំបានតភ្លើងតអីបាទតេស្តឲ្យមើលថាថ្មីទៅយើងបើកអានេះដំបូងខ្ញុំប្រាប់ថា20វិ តែខ្ញុំអត់ទាន់បានកំណត់វាហើយបើកតែប្រហែលជា3វិវាធ្វើការហើយអញ្ចឹងចាំមុនខ្ញុំផ្ញើហ្នឹងគឺខ្ញុំកំណត់បាទកំណត់ទំ10វិអីទៅបាទហ្នឹងហើយគឺ3វិប្រហែលជា3វិហ្នឹងគេគេគេកំណត់ពីរោងចក្រគេមកប៉ុណ្ណឹងអូខេឥឡូវតេស្តសាថ្មីបន្តិចទៀតណាហ្នឹងហើយព្រោះវាមិនទាន់ចប់វីដេអូបាទហ្នឹងហើយគឺអូតូអងបងអូតូ បើយើងអត់ចង់អូតូគឺយើងចុចសញ្ញានេះបាទមើលខ្ញុំបិទសិនចាំងភ្នែកណាបងប្អូនឃើញដែរឃើញឃើញកុងតាក់នៅលើអូតូ ATS នេះណាបាទឥឡូវយើងបើកតែពេលយើងបើកទៅវាវាព្រមនឹងត្រៀមនឹងអូតូគ្រប់ពេលហើយបើថាយើងបិទសអកកណាបើថាយើងបិទអូខេយើងបិទឥឡូវខ្ញុំបិទខ្ញុំ អឺមិញវាវាលោតទៅខាងខាងអង្វតើវាលោតទៅខាងអង្វតើយើងបើកទៅដឹងទៅវាដើរហើយពោះវានៅជាប់នៅខាងអង្វតើហើយហើយតែអញ្ចឹងខ្ញុំបិទអង្វតើបាទខ្ញុំបើកភ្លើងភ្លើងរត់អត់មកទេទេណាបងប្អូនគឺយើងបិទប្រព័ន្ធអូតូរបស់វាហើយហ្នឹងហើយបិទប្រព័ន្ធអូតូហើយតែអញ្ចឹងបើយើងចង់បើកវិញចាទូទៅយើងបើកអូតូចោលតែម្ដង បាទឥឡូវយើងចង់បើកនេះចុចមកវាលោតផុចមកមកបាទបាទអូតូមកខាងភ្លើងរត់ហ្នឹងហើយពូភ្លើង inverter ខាងខ្ញុំបដាច់ហើយថាអញ្ចឹងឲ្យ inverter មកវិញរត់អូខេហើយដែរអំពូលហ្នឹងគាត់នឹងញូចមិនតិចទេហើយបើថាពួកប្រើអំពូល LED ពួកទូទួអត់ដឹងទេអត់ដឹងទាំងអស់អំពូល LED អត់ដឹង ទេគឺតែអំពូលនេះវាដឹងបាទវិញ្ញាទៅគឺដឹង ពោះវាប្រើប្រភេទ dot dot restore ណាបាទហ្នឹងហើយអឺចឹងបាទយល់ហើយណាយល់ហើយហើយបងប្អូនមានការឆ្ងល់អីហើយចង់ចង់ដឹងចង់ភាសាចង់ពិក្សាមើលខ្ញុំពីរឿងប្រព័ន្ធភ្លើងបាទទូភ្លើងអូតូក៏ដោយអាប្រភេទមានអាអា timer កំណត់ពេលវេលាដូចដូចធ្វើអាទូបញ្ជាទៅ ទៅធ្វើការទូបញ្ជា ធ្វើការបញ្ជាឲ្យវាធ្វើការក្នុងផ្ទះចិញ្ចឹមតិចកម្មអីហ្នឹងគឺខ្ញុំធ្លាប់រៀបបាទច្រើនដែរនៅណេះបាទនៅថៃហ្នឹងហ្នឹងហើយខ្ញុំរៀបច្រើនដែរបាទបញ្ជាហ្នឹងគឺបញ្ជាសំឡេងហ៎ផ្ទះចិញ្ចឹមចិញ្ចឹមតិចកម្មហ្នឹងវាមានសំឡេងសំឡេងសំឡេងតិចកម្មណា សំឡេងពីសំឡេងហៅសំឡេងហៅពីមាត់ពីមាត់មាត់ច្រកតិចកម្មចូលណាពីមាត់រុនវាខាងលើហ្នឹងវាមានសំឡេងហៅផ្សេង ហើយសំឡេងនៅក្នុងផ្ទះហ្នឹងវាប្រភេទសំឡេងបំពេ បាទសំឡេងបំពេអីហ្នឹងគឺពេលពេលវាដេកយប់យប់អីមានសំឡេងបំពេរបស់វាហើយយើងត្រូវការកំណត់បំពេម៉ោងប៉ុន្មាន ហើយឲ្យបិទម៉ោងប៉ុន្មាន ហើយម៉ោង4ម៉ោង3ចិត្តភ្លឺហ្នឹងឲ្យវាបំពេទៀតហើយអាសំឡេងហៅនៅមាត់ច្រកអាមាត់កំពង់អីហ្នឹងគឺគេសិតតែមាននីយការឧបករណ៍បាទកំណត់ឲ្យវាទាំងអស់ហើយមួយទៀត អឺនឹងទូបាទខ្ញុំក៏ធ្លាប់រៀបទូប្រភេទទូអធបញ្ជាបញ្ជាប្រព័ន្ធទឹកបាទប្រព័ន្ធទឹកប្រព័ន្ធគេហៅប្រព័ន្ធគេហៅស្អីគេហៅស្អីលំអងទឹកនៅក្នុងផ្ទះចិញ្ចឹមសត្វហ្នឹងចិញ្ចឹមជាកម្មហ្នឹងគឺវាមាន គេកំណត់គេកំណត់សីតនហភាពរបស់របស់វាបាទអញ្ចឹងហ្នឹងណាកំណត់សីតនហភាព គឺយើងមាន sensor វាស់កម្ដៅតិច គឺយើងរៀបសិតតែប្រព័ន្ធអូតូទាំងអស់ពោះជាទូទៅក្នុងផ្ទះចិញ្ចឹមជាកម្មគេមិនអោយយើងចូលព្រាសដាស់ទេតែជាកម្មវាដឹងណាស់ទោះបីយើងចូលនឹងហើយយើងត្រូវមុជទឹក សម្អាតជំរះខ្លួនឲ្យស្អាតហើយក្បាលយើងសក់យើងអីនឹងយើងពាក់ថងបាទថងឃ្លុំឃ្លុំឲ្យជិតទំនាប់ជើងអីយើងឃ្លុំឲ្យជិតពោះវាស្អាតជាកម្មណាហ្នឹងហើយបងប្អូនទៅចាំទៅនឹងអ្នកចិញ្ចឹមជាកម្មគេដឹងបាទ វាអត់ចូលចិត្តមានក្លិនទឹកអប់អីអត់ដាច់ខាតទាំងអស់មុននឹងចូលយើងត្រូវមួយទឹកអីសិនឲ្យស្អាតចូលទៅបាន ហើយមិនចេះទៅចូលទៅពីផ្ទះទេវាផ្អើលតែវាផ្អើលហើយវាលែងចង់មកហ្នឹងហើយបាទទ្រុសទ្រុសនិយាយពីរឿងខ្ញុំរៀបប្រព័ន្ធអូតូទាំងអស់ធ្លាប់រៀបមកគឺវាវាអញ្ចឹងបាទបងប្អូនអាចពិភាក្សាមួយខ្ញុំបានចង់បានប្រភេទអីហើយយើងនិយាយគ្នាហ្នឹងហើយគូជាប្លង់មកបងឯងប្រាប់មកហើយគូមកខ្ញុំនឹងអឺ រៀបរៀងឲ្យតើទៅប្រើមួយណាទៅប្រើស្អីខ្លះពោះខាងនេះបាទខាងខ្ញុំនេះគឺមានគ្រប់យ៉ាងខ្ញុំអាចរើសមកបំពាក់បានទាំងអស់គឺកំងកំងរើសកំងទិញបាទមិនទៅដើររើសទេនឹងឯងនិយាយថារើសទៅគឺយើងអាចទៅយកមកដាក់បំពាក់បានទាំងអស់គ្រប់ຂະຫນາດគ្រប់អឺគ្រប់ប្រភេទគ្រប់តម្លៃគ្រប់ស្តង់ដារគឺគឺមានទាំងអស់ក្នុងឧបករណ៍មួយមានមានគ្រប់ម៉ាកគ្រប់ស្តង់ដារបាទហ្នឹងហើយ អឺធ្វើម៉េចបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូចុះណាបាទខ្ញុំបញ្ចប់ដោយបិទភ្លើងនេះទៅអូខេបាទអរគុណច្រើនបាទបើមានសំណួរមានការឆ្ងល់អីអាច comment ចូលមកបាទក្រុម YouTube នេះឬមួយក៏អាចជជែកគ្នាទៅតាម Facebook ឬក៏ Telegram ក៏បានបាទអរគុណច្រើន